ឥឡូវដល់ប្រិយមិត្តប្រចាំសប្តាហ៍គឺហ៊ុនសុកជាណាខ្ញុំកណាសូមនមស្ការលោកចាស់គ្រូ ជាទីគោរពសក្ការៈសពសពកាលសូមគោរពជំរាបសួរពុកម៉ែបងប្អូន អ្នកសិក្សាទាំងឡាយ ក្នុងបន្ទប់ផ្សាយផ្ទាល់ថ្ងៃសុក្រឆ្លើយសំណួរបរិស័ទជាទីស្រឡាញ់រាប់អាន សម្រាប់សប្តាហ៍នេះនេះខ្ញុំ បើករណានាងខ្ញុំសូមចូលរួមសំណួរទូលម្ចាស់គ្រូ1រដូវប្រជុំបិណ្ឌចូលដល់ឆាប់ឆាប់ខាងមុខសូមលោកម្ចាស់គ្រូបញ្យលសង្ខេបសង្ខេបនិយាយបន្តិចហើយអឺចាប់ដើមមិញណាហើយថ្ងៃកាន់វេនទី1ហ្នឹងប្រហែលជាផ្សាយជាសាធារណៈអ្នកណាចង់ ចូលកាន់វេនក្រុមទី1នឹងដែរនឹងអាចប្រហែលជា អាចចូលតាម Zoom បានអ្នកឆ្ងាយអ្នកចិត្តអីចាំមើលរកវិធីសាស្ត្រអីមួយចង់ជួបជុំអ្នក ដែលចង់ចូលរួមបាទពិសេសអ្នកដែលចូលវេនទី1ហ្នឹងមិនតាន់នឹករកវិធីថាតើធ្វើម៉េចដើម្បីផ្ញើ link ឲ្យស្រួលដាក់លើ page ខ្លាច់ផ្ទុះច្រើនពេក ទី2តើបរលោកកំណើតទី2មានន័យដូចម្ដេចបរលោកវាមកពី បរៈនិងលោក លោកនឹងគឺជាលោកកសន្និវេសលោកជាទីកើតលោកអឺជាកន្លែងបដិសន្ធិថ្មី ហើយបរៈនឹងដតីណាដតីពីឥឡូវនេះហៅថាបរលោកដូចជា អ្នកដែលចែកឋានទៅអញ្ចឹងយើងហៅថាទៅកាន់បរលោក មានន័យទៅកាន់លោកដតីកំណើតថ្មី ទី3អ្នកខ្លះគិតថាទៅវត្តកាន់បិណ្ឌជីដូនជីតាឪពុកម្ដាយញាតិទេការ7សន្តាន ជាប្រែតដែលគេប្រឡែងមក15ថ្ងៃឬគិតថាគាត់ទាំងឡាយដែលស្លាប់ដឹងតែកើតជាប្រែតដូចជាបន្ថោកបន្ទាបគាត់ពេកហើយចំណុចនេះតើលោកម្ចាស់គ្រូចង់បន្ថែមនៃសេចក្តីទេទៀត ហ្នឹងហើយមិនជាចង់បន្ថែមអីទេប៉ុណ្ណឹងមកក៏ដូចជាយល់ដែរមែនទេព្រោះពុទ្ធជនយើងគឺមានដំណើរជាអនិច្ចតៈមិនទៀងមិនប្រកាសថាទៅប្រែទេ ទៅមនុស្សក៏មាន ទៅទេវតាក៏មានដេរិឆានក៏មានដែរ ទី4តើអ្វីខ្លះជាឫសគល់នៃបយោគវិបត្តិនិងបយោគសម្បត្តិអឺដែលជាឫសគល់សំខាន់នៃបយោគសម្បត្តិគឺការសែបគប់មកហ្នឹងហើយដូចនៅក្នុងចក្រធម៌ មានរឿង3សំខាន់ឲ្យវាមានប្រយោគៈសម្បត្តិ3សំខាន់ទី1គឺនៅក្នុងប្រទេសដ៏សំគួរពាក្យថាប្រទេសដ៏សំគួរមិនមែនប្រទេស ខ្មែរប្រទេសអូស្ត្រាលីប្រទេស ពាក្យថាប្រទេសហ្នឹងផ្ទះក៏ប្រទេសដែរប្រទេសកន្លែងនេះប្រែថាកន្លែងនៅកន្លែងនៅកន្លែងដែលយើងឧស្សាហ៍ទៅកន្លែងយើងនៅ ឬកន្លែង ឧស្សាហ៍ទៅប្រទេសក្នុងទីហ្នឹងឧទាហរណ៍ថាអឺវត្តមួយ មានកន្លែងសិក្សារៀនសូត្រល្អបដិបត្តិល្អហ្នឹងហៅ ថាប្រទេសមួយឯងទោះបីឧទាហរណ៍វត្តមកស្រុកខ្មែរឬក៏មកពិភពលោកហ្នឹងអត់មានកន្លែងណាមួយដែលសិក្សាបដិបត្តិទេមានតែវត្តហ្នឹងមួយ មានការសិក្សាល្អប្រតិបត្តិល្អឈ្មោះថាជាប្រទេសដ៏សមគួរមានន័យថាសមគួរនៅសមគួរទៅសមគួរប្រស្រ័យឬថាក្នុងវត្តនឹងមួយ មានតែកត់មួយទេមានមេកត់នឹងចេះដឹងច្រើនហើយប្រព្រឹត្តល្អអញ្ចឹង ក្នុងមួយវត្តនឹងមានកន្លែងមួយជាបដិរូបប្រទេសចង់និយាយថាកន្លែងត្រូវហ្នឹង ជាហេតុមួយអានឹងជាបច្ច័យមួយជាឫសគល់មួយហើយទី2គឺសັບបរិសោប្រសាំងទេវៈការសែបគប់ដែលស្មាលើកមិញហ្នឹងហ្នឹងការសែបគប់បច្ច័យសំខាន់ណាចង់ធ្វើចំនួនសែបគប់អ្នកចំនួនចង់ចេះភាសាសែបគប់អ្នកចេះភាសាចង់ធ្វើចោលសែបគប់មេចោលហ្នឹង ព្រោះចៅត្រូវមានជំនាញណាមិនចូលមិនចូលរត់រួចដល់សាបគប់មេចៅអញ្ចឹងទៅបានមានជំនាញនិយាយលេងផងទេបានវាជាការពិតហើយចង់ជំនាញផឹកវាទៅដើរមួយអ្នកផឹកហើយចង់អត់ផឹកទៅដើរមួយអ្នកអត់ផឹកគឺឥទ្ធិពលអ្នកដែលយើងដើរជាមួយនឹងសំខាន់ណាស់ហ្នឹងហើយអញ្ចឹងបច្ច័យទី2ហ្នឹងគឺសัพពរិសោប្រសាងសេវា ប្រស្រ័យតាក់ទងរៀនសូត្រជាមួយដល់កាលណាប្រស្រ័យតាក់ទងទៅអាចរិតអធ្យាស្រ័យឧបនិស្ស័យចំណេះដឹងវាឆ្លងធ្វើយើងបានសិក្សាបានរៀនសូត្រទៅបានកើតជាបយោគសម្បត្តិហ្នឹងគឺការធ្វើត្រូវហៅថាអត្តសម្មាបនិធិក៏បានទំកល់ខ្លួនត្រូវ ហ្នឹងហើយហើយបច្ច័យធំរបស់វា ដែលយើងមិនបាន កំណត់នោះ គឺពពេកតបញ្ញតា មានបុណ្យពីមុនមកផងអត់ពូជបុណ្យពីមុនមកផងវាមិនឲ្យនៅ ក្នុងកន្លែងត្រូវវាមិនបានឲ្យសែបគប់ត្រូវទេបច្ច័យរបស់វាអញ្ចឹងអញ្ចឹងមិនសัตว์លោកយើងគ្មានពីណាចង់ខុសទេតែបច្ច័យវាអញ្ចឹង Mm-hmm. ចឹងបានពេលដែលព្រះបរមគ្រូសម្ដែង ពីបុគ្គលពាលក៏ដោយបណ្ឌិតក៏ដោយនឹងគ្មានចិត្តលំអៀងនៅក្នុងពាក្យទាំងអស់ហ្នឹងឯងឧទាហរណ៍ថាព្រះអង្គត្រាស់ថាអន្តភូតោអាយ៉ាងលោកោតនុកេថវិបស្សតិសកណោជាលមុតតោវៈអបោសកាយកេចតិសត្វលោកនេះងងឹតឈឹងមានតិចណាស់ដែលឃើញច្បាស់បាន សំបីដំណើរទៅកាន់ស្ថានសួគ៌ក៏តិចដែរប្រៀបដូចជាសត្វដែលជាប់លុបនៃព្រានហើយមិនងាយរួចពីសំណាញ់នៃព្រានយ៉ាងដូច្នោះដែរសុទ្ធតែនៅពេលដែលព្រះអង្គថាសត្វងឹតឈឹងនឹងមើងងាយអត់ទេគ្រាន់តែសង្វេគហើយក៏ជាការដាស់តឿនអ្នកភ្លឺបន្តិចបន្តិចនឹងអាសាបើកភ្នែកបញ្ញាបើកភ្នែកអញ្ចឹងព្រោះសត្វលោកងងឹតឈឹងមិនដឹងទេហេតុផលអីនឹងទៅទាំងងឹត ប៉ុន្តែនៅក្នុង ពាក្យដែលពពុទ្ធពោលគ្មានការមើងងាយសត្វលោកទេ មានតែមេត្តា មានតែករុណាហើយដល់ប្រយោគកវិបត្តិអាហ្នឹងវាផ្ទុយគ្នាមកប្រយោគកវិបត្តិគឺការធ្វើខុសវាចេញពីការនៅកន្លែងខុសចេញពីការសាបគប់ខុសមកពីបច្ច័យសន្សំបនិស័យខុសពីមុនមក ទី5លោកចាស់គ្រូកុំលុបវីដេអូកាត់តរួចចិត្តភាក1ដល់42ហ្នឹងហើយអត់លុបទេទី6កម្លាំងអវ័យមិនស្មើកម្លាំងកម្មស្មើកម្លាំងកាំងពមេឡាយតើមានសេចក្តីអត្ថាធិប្បាយដូចម្តេចអឺដោយសារកម្មវាជាបច្ច័យ វាមានកម្លាំងព្រោះវាតាក់តែងផលអត់មានសត្វលោកមានចំណែកក្នុងការតាក់តែងផលទេកម្មគឺជាបច្ច័យនាំឲ្យមានវិបាកឃើញទេដូចជានិយាយមិញអញ្ចឹងកុសលកម្មវាតាក់តែងកុសលវិបាកអកុសលកម្មវាតាក់តែងអកុសលវិបាក មិនមានសត្វលោកណាជាអ្នកតតែងកម្មមិនមានសត្វលោកណាជាអ្នកទទួលផលវិបាកដែរនៅពេលដែលយើងមិនយល់ពីច្បាប់កម្មផលមនុស្សយើងទៀមទាចង់តកែប្រែចង់បដូរជំនួសដែលសុទ្ធតែជារឿងមិនអាចទៅរួចជាលទ្ធផលគឺសេចក្តីទុកឃើញទេ ដូចជាចក្ខុវិញ្ញាណឬសោតវិញ្ញាណនឹងបញ្ជាក់ឲ្យឃើញថាគ្មានអីខ្លាំងជាងកម្លាំងកម្មហ្នឹងឧទាហរណ៍ថា យើងអត់ចង់ឮគេជេរបចោឯងមែនទេប៉ុន្តែបើបច្ច័យគ្រប់គ្រាន់កម្មនឹងត្រូវផលិតសោតវិញ្ញាណឲ្យលឺពាក្យជេរហើយគ្មានអីហាមបានទេយើង មិនបង្កើតចិត្តលឺបានទេតែកម្មបង្កើតចិត្តលឺបាន យើងចង់ទទួលពរពីនរណាទៅណាឲ្យគេស្រឡាញ់ថាទៅជាថាទៅប៉ុន្តែមួយម៉ោងក្រោយពីណាជេរយើងយើងអត់ដឹងទេយើងមិនមែនបង្កើតចិត្តលឺទេឃើញទេតែកម្មបង្កើតចិត្តលឺកុសលកម្មបង្កើតចិត្តលឺសំឡេង ជាទីពេញចិត្តអកុសលកម្មបង្កើតចិត្តលឺ មិនជាទីពេញចិត្តតើយល់ដល់សភាវៈបរមត្តបានយល់ពីកម្លាំងកម្មកន្លែងហ្នឹងបើយល់ថាអញអ្នកធ្វើកម្មអញអ្នកទទួលផលកម្មដោយយល់ថាមានខ្លួនអញ្ចឹងយល់មិនដល់ទេប៉ុន្តែបើឃើញដល់តួសភាវៈមួយវាបង្កើតមួយឃើញទេតួកម្មវាបង្កើត វិបាករបស់កម្មអត់មានសត្វលោកណា រួមសហការនៅក្នុងហ្នឹងអាហ្នឹងបានយល់ពីកម្លាំងរបស់វាសរុបមកច្បាប់ធម្មជាតិគឺហេតុនិងផលហ្នឹងហើយដូចអ្នកទាំងអស់គ្នាកំពុងស្ដាប់អាត្មានឹងมันអាចបង្កើតចិត្តឮថាត្រូវឮអីបានទេវាអាស្រ័យដោយបច្ច័យរបស់វា ឧទាហរណ៍អ្នកសួរខ្លះអញចង់ឮលោកឆ្លើយប៉ុន្តែมันឃើញឆ្លើយរបស់អញសោះឃើញចិត្តឮដែលចង់ឮអាឆ្លើយវាអត់ឮទេបើ appropriate condition បច្ច័យដល់ព្រមវាមិនគ្រប់គ្រាន់ឲ្យឮការឆ្លើយរបស់អាត្មានឹងទេទោះខំទះអន្ទែងបោកទូរស័ព្ទក៏ឮដែរច្បាស់ហ្នឹងហើយដូច្នេះតួចិត្តឮមិនមែនយើង បង្កើតទេ គឺកម្មបង្កើតមិនមែនផលរបស់យើងធ្វើទេ គឺផលរបស់កម្មច្បាស់កន្លែងនឹងច្បាស់ប៉ុន្តែច្បាស់ទៅបានទលយល់បរមត្ត7គណាយល់ដឹង ក្នុងកម្រិតទាបប៉ុន្តែប្រសិនបើប្រៀបធៀបពីមុន គឺគណាយល់បានច្រើន និងចែករំលែកគឺមិនឈប់ ឡើយដរាបខ្ញុំនៅមានជីវិតរស់គឺរៀនរៀនគឺកែខុសកែខុសកែយើងរួមគ្នាសរសេរពាក្យខ្មែរឲ្យបានត្រឹមត្រូវរួមគ្នាអភិរក្សអសរសាស្ត្រជាតិអសរសាស្ត្រជាមេការសិក្សាសូមអរគុណសូមអរគុណនឹងឯពាក្យប៉ុនរឿងអសរសាស្ត្រជាតិអីហ្នឹងល្អយើងនាំគ្នាថែរក្សាកុំនាំគ្នាខឹងគេដូច ឃើញស្អីគេតួថៃដែលគេលេងបង្ហាញពីវប្បធម៌ដែលកើតឡើងពីអាណាចក្រខ្មែរអីនោះណានេះនៅកូរ៉េឯងមិនដឹងទេនឹងឃើញបងប្អូនខ្មែរយើងជាជេគេបន្តមកនិយាយចឹងថាអាត្មាទៅគំត្រួគេទៅអត់ទេ គាត់ថាយើងគ្រាន់តែបង្ហាញនៅអាចរិតអន់របស់យើងណាយើងមើលធម្មជាតិស្រីហើយប្រុសភាកច្រើនប្តីប្រពន្ធអ្នក បកាយជេរគឺខាងស្រីអ្ហ្មិចបានគ្នាជាជេរច្រើនជាងប្រុសប្រុសក៏ជេរដែរប៉ុន្តែមិនសូវទេភាកច្រើនហ្មិចបានស្រីជាជេររឿងប្តីប្រពន្ធប្រុសខឹងវាយតែហ្មង មនុស្សខ្លាំងគេប្រើមាត់ដាក់តែហ្មងឃើញទេ អាហ្នឹងគាត់អំពីសភាវៈជា instinct របស់មនុស្សអញ្ចឹងជេរបចោភ័យច្រើនវាគ្រាន់តែបញ្ជាក់ថាយើងធ្វើអីគេអត់កើតធំដីជេរដូចឆ្លោះគ្នាអញ្ចឹងបើវ័យគេឈ្នះអត់ជេរដាក់ហ្មងប៉ិនដល់ពេលវ័យគេមិនឈ្នះមានអីយំហីហីជេរគេណាគ្រាន់តែបញ្ជាក់នៅភាពទុនខ្សោយរបស់យើងប៉ុណ្ណោះទេអារឿងជេរហ្នឹងមិនខ្លាំងទេបើយើងខ្លាំងបាច់ជេរដាក់ប៉ោះយកហ្មង ប៉ុន្តែរឿងជេរទ្រាំដីហ្នឹងស្អីគេធ្វើអីគេមិនកើតមានធ្វើអីមានជេរទៅកំដរចិត្តខឹងទៅថ្មឃើញ comment គេតមកវិញច្រើនសិតតតឲ្យគេមួយគេអត់កើតទេណាពេលគេអត់ជេរយើងខ្លះជេរមកដែរបើគេតិចតែយើងជេរគេច្រើនដើម្បី រសាពង្រឹងគោចំហរបស់យើងមិនមិនទៅជេរបចោគេទេ ពេលទៅជេរបចោគេបង្ហាញទៅឆាកអន្តរជាតិមិនដឹងចរិតស្អីទេខ្មែរយើងហងៃហ្នឹងចរិតខ្មែរពីដើមមិនអញ្ចឹងទេអាត្មារៀនប្រវត្តិសាស្ត្រពីចរិតខ្មែរពីដើមរឿងមួយ ដែលអ្នកផឹករាល់ថ្ងៃនេះអត់ដឹងទេចរិតខ្មែរពីដើម គឺមានច្បាប់មួយ គេមានពិធីជប់លៀងផឹកស្រាប៉ុន្តែគេមាន ច្បាប់មួយកាន់តែស្រវឹងកាន់តែត្រូវនិយាយតិចហើយស្រវឹងខ្លាំងមែនទែនត្រូវដេកគឺគេផឹកឲ្យសបាយគេមិនផឹកវាយគ្នាទេអានឹងចរិតខ្មែរពីមុនណាមិនមិនផឹកឯស្រាគេផឹកពេលពិធីជប់លៀងតែគេមានច្បាប់អញ្ចឹងបើផឹកកាន់តែស្រវឹង ត្រូវបន្ថយការនិយាយឲ្យកាន់សវឹងមែនទែនត្រូវដេកណែអ្នកផឹករងៃចេះតែផឹកអត់ដឹងច្បាប់ខ្មែរមិនទេហើយមានតែក្នុងភាសាខ្មែរយើងនឹងដែលដែលដែលចាស់ចាស់បុរាណលោកបរៀនមកឲ្យចេះគ្រប់គ្នាភាសាបរទេសអត់សូវមានគ្រប់គ្នាបើយើងគិតមើលហៅហៅចំឈ្មោះអញ្ចេះអញ្ចោះហ្មងរៀងស្មើស្មើហ្មងខ្មែរយើងដូច យើងនិយាយពីឆ្លោះគ្នាក៏ដោយអីក៏ដោយ ការហៅគ្នាយើងនិយាយថាយ៉ាងណាក៏គេឃើញពន្លឺព្រះអាទិត្យមុនដែរបើគេអាយុបងហៅគេបងហៅគេពូហៅគេមាហៅគេមីងទៅឃើញទេមិនមែនមីងយើងទេប៉ុន្តែគិតតាមអាយុហ្នឹងតាមធរក៏ព្រះអង្គសម្ដែងដែរអភិវេតតនស័យលិសនិកចឹងគេណាគោរពវ័យគួរគោរព ប៉ិនកុំច្រឡំពាក្យខ្លាចគោរពមិនមែនខ្លាចទេគោរពគឺជាអំណោយទានគោរពគឺជាភាពថ្លៃថ្នូរមនុស្សថ្លៃថ្នូរចេះគោរពគេ ការគោរពគេមិនមែនបង្ហាញភាពថោកទាបទេតែការមើលងាយគេគឺជាភាពថោកទាបរបស់យើងយើងច្រឡំពាក្យហ្នឹងច្រឡំហ្មងយើងអាចតេះឌីលគេ ថាគេថោកទាបហើយមើលងាយគេនៅពេលដែលអ្នកមើលងាយគេអ្នកមិនមែនថ្លៃថ្នូរទេ អ្នកកំពុងរស់នៅជាមួយនឹងហីណាធម្មាធោថោកទៀតអកុសលអាហ្នឹងអកុសលអកុសលឯណាទៅថ្លៃធ្នូចុះពេលគោរពអ្នកខ្ពងខ្ពស់កាយវិការអោនលំតូនមែនក៏ប៉ុន្តែអ្នកខ្ពងខ្ពស់មានតែអ្នកខ្ពងខ្ពស់ឯអ្នកដែលអ្នកឲ្យភាពខ្ពងខ្ពស់ទៅគេបានចេតនាខាងក្នុងមិនចង្អេងចង្អាងទេមែនទេ នឹងហើយមែនតែនទៅការជេរប្រមាថគេដែលគេយកទៅផ្សាយគេក៏មិនបានបំបត្តិអាត្មាមើលទៅគេដាក់វាមានតាំងពីសម័យខ្មែរ Empire អីអីគេដាក់ទៅគេមានលក្ខណាយើងទៅចោតគេទៅជេរគេបើគេហៅដូចខ្មែរនិយាយលើកមុនបើគេហៅទៅដាក់ຕົកមូលហ្នឹង និយាយពីប្រវត្តិសាស្ត្រមិនដែរខ្លាំងអត់តើយើងចរិតសំជាខ្មែរអង្គរអត់អួតអង្គរអង្គរហើយជេរបចោនៅទាំងមាត់នោះខ្មែរអង្គរអញ្ចឹងខ្មែរដែលហៅថាមានអំបោខ្ពងខ្ពស់មានកិត្តិយសមានពងសាវតាត្រឹមត្រូវគិតទៅជេរប្រមាថការទៀនអញ្ចឹងមែនទេ ដើម្បីឲ្យយើង ទៅជាខ្លាំងណាមាន comment ខ្លះគេថាបើយើង ខ្លាំងមែនមែនទៅធ្វើខ្ញុំស្រុកគេទេយើងជេរថាគេចោលថាគេអីគេអីគេដាក់តែម៉ាត់ម៉ាត់មកស្មើមើល comment ជេរបចោលគេជេរបចោលគេមិនគេថាបើថ្លៃធ្នូក្រន់បើមិនបាច់មកធ្វើខ្ញុំស្រុកគេទេឈឺចាប់ទេ ប្រកែនៅខាងជេគេប៉ិនសួរថាជិះគេកើតទេពេលយើងនិយាយជួនកាលយើង នៅក្នុងស្រុក យើងបង្កើតហឹង្សាជាមួយជនជាតិគេតែយើងបានគិតទេថាខ្មែរយើងរាប់ម៉ឺនអ្នកកំពុងធ្វើការនៅស្រុកគេបើគេប្រកាន់ពូជសាសន៍កាន់តែខ្លាំងតើកម្មករយើង នៅស្រុកគេពិបាកមិនមានគិតអត់អាមើលមិនឃើញថាអ្នកស្រឡាញ់ជាតិយ៉ាងម៉េចព្រោះទៅការទៅជាគេនឹងទេ ឃើញតែអ្នកកំពុងធ្វើបាបកម្មករខ្មែរយើងនោះណោះបើគេរើសអើងយើងកាន់តែខ្លាំងកម្មករយើងខ្លះក៏មានច្បាប់កម្មករខ្លះខុសច្បាប់សុទ្ធតែគេធ្វើបាបយើងស្រួលឯងយើងមានអីលើសគេយល់អត់ចំណុចខ្លាំងរបស់យើងមិនមែនរឿងចឹងទេចំណុចខ្លាំងរបស់យើង គឺត្រូវពង្រឹងសមត្ថភាពត្រូវខំរៀនត្រូវបង្ហាញពិភពលោកថា យើងជាម្ចាស់របស់ទាំងអស់ហ្នឹងដោយរបៀបម៉េចគឺធ្វើស្ពានយ៉ាងម៉េចបង្ហូរឲ្យបរទេសដឹងថានឹងជារបស់ខ្មែរនោះហើយទៅជាភាពខ្លាំងរបស់យើងមិនមែនទៅឆ្លោះចឹងទាំងយើងមិនតាន់ខ្លាំងនោះទេហ្នឹងហើយយើងបានតែនាំការលំបាកដល់ខ្មែររាប់ម៉ឺនអ្នកនៅនៅថៃនោះទេនេះស្មាមិនហៅរោណាមិនហៅរោឲ្យគេធ្វើបាបឲ្យគេប្រកាន់ពូជសាសន៍ ចុះបើគេកាន់តែប្រកាន់ពូជសាសមិនយើងនៅក្នុងស្រុកពិបាកឯណាខ្មែរយើងនោះធ្វើការនៅនឹងរាប់ម៉ឺននាក់ណាខ្មែរកាន់សັບប្រាប់ការផ្សាយវប្បធម៌វាត្រូវខ្លាំងណាបើយើងផ្សាយកើតខ្លាំងទាំងចំណេះដឹងផ្សាំងខ្លាំងទាំងសេដ្ឋកិច្ចទាំងនយោបាយតាខ្លាំងផ្សាយបានណាអីចឹងមិនបើពិភពលោកគេស្គាល់តែថៃថាគេខ្លាំងទៅណាគេស្គាល់ដែរ អាត្មាដើរទៅទៅគេសួរ Are you from Thailand No Cambodia ទោះបីគេមិនស្គាល់ក៏អាត្មានៅតែប្រាប់ដែរ Cambodia Cambodia វាស្គាល់ថា Cambodia not Thailand នឹងឥឡូវទៅសាលាគេឈប់ឆ្ងល់ថាមកពីណាគេស្គាល់ថា Cambodia គឺចេញពីយើងទៅត្រូវប្រាប់ហ្នឹងហើយពិភពលោក ទីផ្សារសេរីអ្វីអ្វីវាត្រូវបានទៅលើម្នាក់មានសមត្ថភាពដូច្នេះមានតែយើងខ្លាំងទេពុទ្ធដំណើររឿងព្រះបរមគ្រូកើតមិនតាន់នេះប៉ុន្តែប្រវត្តិព្រះអង្គធ្វើឲ្យយើងយល់គេគំរូពេលមេ មកចាញ់ទេវតារត់ចោលអស់ឃើញទេមនុស្សតែចឹងពេលភ័យរត់ចោលយើងសូម្បីយើងពឹងបរទេសហ្នឹងក៏ដោយតែយើងខ្សោយមែនទេមានវៀតណាមនេះដូចអាហ្វហ្គានីស្ថានរាល់ថ្ងៃហ្នឹងតែយ៉ាប់មែនទេអាមេរិកដកចេញហ្នឹងយ៉ាប់ទៀតខ្លួនអត់ខ្លាំងកុំបតោសគេ មាមកទេវតារត់ចោលព្រះអង្គអស់ប៉ុន្តែព្រះអង្គមាន confidence ច្បាស់ណាស់អត់បន្ទោសអ្នករត់ចោលទៀតអូខេទៅសិនចាស់យើងនឹងបញ្ជាក់ឲ្យឃើញថាវាយ៉ាងម៉េចដល់ពេលព្រះអង្គខ្លាំងព្រះអង្គឈ្នះដល់ព្រះអង្គឈ្នះទេវតាមកអូព្រះអង្គជ័យយោព្រះអង្គឈ្នះហើយរឿងនោះអាត្មាអត់ឃើញទេប៉ុន្តែអាត្មាឃើញថា ជាមេរៀនល្អបើយើងមិនបរឹងសមត្ថភាពបើយើងមិនធ្វើឲ្យខ្លាំងយើងឈរមិនរឹងមាំឯងយើងហងៃយើងមានអង្គរប៉ុណ្ណាណៃ យើងមិនបាច់ធ្វើអង្គរទៀតផងកាលណាយើង ត្រូវធ្វើបច្ចេកទេសយ៉ាងម៉េចធ្វើគេស្គាល់យើងឃើញទេអាហ្នឹងអាវាខ្លាំងរបស់យើងឥឡូវអាត្មាមើលអាកម្មវិធីក្មេងគេ edit មុខយើងអាត្មាចេះតែឃើញក្មេងៗគេធ្វើហើយទៅគេប្រកែមកសរសើរគេធ្វើ app app ដាក់មុខតួចិនតួអីសម្លៀកបំពាក់របស់គេ ឃើញគេផ្សាយវប្បធម៌របស់គេតាមរយៈហ្នឹងឯងគេធ្វើឲ្យយើងសប្បាយជនជាតិណាក៏ធ្វើបានអត់ទៅឯងហើយអេបហ្នឹងដូចបោះចិនណាមើលទៅស្លៀកប្រពៃណីចិនជាប្រុសជាស្រីជាពិសេសស្លៀកស្រីស្រីហើយយើងនាំគ្នាដាក់មុខចឹងទៅអាត្មាអត់បានមើលដើម្បីសប្បាយតែអាត្មា គិតពីភាពអស្ចារ្យរបស់គេ គេធ្វើឲ្យមនុស្សសប្បាយក៏ពិតមែនក៏ប៉ុន្តែគេបញ្ចូលប្រពៃណីគេតាមនឹងយើងចូលទៅក្នុងអា មានន័យថាពលឹងរបស់គេនឹងចូលក្នុងយើងបាត់ព្រោះវាអត់មានអេបណាដាក់ដាក់ដាក់សម្លៀកបំពាក់ខ្មែរដើម្បីឲ្យលេងហ្នឹងឃើញទេអញ្ចឹងដើម្បីឲ្យគេខ្លាំងខ្លួនគេខ្លាំងទីផ្សាយទៅបានគេមិនគិតអារឿងអីអញ្ញញ៉ៃគឺបរឹងសមត្ថភាពបញ្ចេញបែបណាឃើញទេគេប្រើរបស់ មាននឹងឲ្យវាទៅជាជារបស់ ដែលមានប្រយោជន៍ហ្នឹងហើយបានលុយផងផ្សាយយីហោរបស់ជាតិសាសគេផងហ្នឹងចឹងយីហោដែលគេផ្សាយទៅហ្នឹងគឺរឿងល្អល្អកុំនាំគ្នាផ្សាយអារឿងមិនសូវល្អកើតទេនឹងចឹងចឹងទីផ្សារសេរី ប្រទេសអាស៊ានចូលគ្នាអញ្ចឹងការរស់ស៊ីថ្ងៃទៅមុខទៅវាមិនមែនតែមួយជនជាតិយើងជាមួយជនជាតិគេបើយើងមិនខំរៀនបើយើង មិន build សមត្ថភាព ការសិក្សាឲ្យខ្លាំងធ្វើជាមួយគេតើយើងឈរនៅតាណាឈរជាអ្នកដឹកនាំបានទេបើអត់មានសមត្ថភាព អត់មានចំណេះដឹងនឹងមិនអាចទៅបន្ទោសគេហីមកធ្វើប្រទេសអញធ្វើមេអញទៀតអត់ទេពាក់ព័ន្ធសមត្ថភាពសំខាន់មេគាប្រពុតចង់ជួយគេបរឹងខ្លួនឯងហ្នឹងដោយព្រះអង្គត្រាស់ដឹងដំបូងនោះអ្នកជឿខុសបាម៉ាណាម៉ណៃច្រើនណាស់តែពុទ្ធអត់ទៅខ្វល់ជាមួយអ្នកជឿខុសបរឹងសមត្ថភាពអ្នកជំវិញ យូយូរីកណាពីព្រោះវាល្ងឹតស្រាប់ហើយព្រះអង្គមិនទៅខឹងអីទេព្រោះល្ងឹតស្រាប់ហើយព្រោះតែល្ងឹតអញ្ចឹងហើយបានព្រះអង្គមកត្រាស់ដឹងឃើញទេព្រោះទៅពីកលងឹតអញ្ចឹងហើយបានព្រះអង្គមករកការត្រាស់ដឹងបើគេភ្លឺតាំងពីដើមព្រះអង្គមិនមករកការត្រាស់ដឹងហើយត្រាស់ដឹងហើយព្រះអង្គត្រូវ ដើរបំភ្លឺគេអត់ទៅតោះជាមួយអ្នកលងឹតទេតែត្រូវដើរបំភ្លឺនឹងចឹងយើងមានណា ដូចគេថាថៃយកស្អីទៅធ្វើ នៅស្រុកថៃភ័យអាត្មាគ្មានភ័យអីបន្តិចគឺកាន់តែយកទៅធ្វើ នៅគ្រប់ប្រទេសអាត្មាកាន់តែអព្រោះយើងរីកបើយើងមិនល្អគេមិនយកទៅធ្វើទេយើងក៏យករបស់គេមកកណោដែរដូចសក់កូរ៉េអីយើងមកយកមកកាត់កូរ៉េមានថា អស់សក់វាឯណាល្បីណាស់ណាមិនល្បីកូរ៉េហ្នឹងហើយប៉ុន្តែសំខាន់ថា យើងព្យាយាមធ្វើម៉េចឲ្យគេស្គាល់យើងថាអានឹងនៅតាណាដូចគោវត្តចឹងណាយកទៅធ្វើយកប៉ិនប៉ិនយើងបង្កើនសមត្ថភាពរបស់យើងយើងផ្សព្វផ្សាយយ៉ាងម៉េចមានបណ្ដាញយ៉ាងម៉េចធ្វើបរទេសស្គាល់យ៉ាងម៉េចថា originally មកពីណាហ្នឹងអានឹងបានខ្លាំងណាដូចម៉ូតអាគារម៉ូតស្អីស្អីយើងធ្វើនៅ ខ្មែររាល់ថ្ងៃមិនយកម៉ូតអាកាំងម៉ូតនេះម៉ូតនោះកាន់តែយករបស់គេគេកាន់តែសบายចិត្ត ណាដូចភាសាអញ្ចឹងយើងយកមករៀននៅស្រុកខ្មែរអង់គ្លេសបើអង់គ្លេសប៉ណ្ដឹងបើអាមេរិកកាំងប៉ណ្ដឹងយើងគិតមិនអីបើយើងរៀនរបស់គេរហូតយើងកាន់តែរៀនរបស់គេគេកាន់តែមានមោទនភាពស្អីក៏ដោយបើគេចម្លងយកទៅធ្វើកាន់តែច្រើនអាត្មាកាន់តែសប្បាយចិត្តហ្នឹងប៉ុន្តែអ្វីដែលយើងគួរពង្រឹងគឺឲ្យពិភពលោកដឹងថាអាហ្នឹងរបស់យើង ហ្នឹងហើយនឹងជាសារចុងក្រោយ សម្រាប់ថ្ងៃហ្នឹងហើយម៉ោងក៏ដល់ប៉ុណ្្នឹងហើយនឹងសូមបញ្ចប់ការឆ្លើយសំណួរតែប៉ុណ្ណេះបាទឱកាសល្អនឹងជួបគ្នានៅសប្តាហ៍ក្រោយបាទសម្រាប់ពេលនេះខ្ញុំកណ្ដាលថាសូមមកស្ការលានឹងចម្រើនពលលា